សួស្តីអ្នកទាំងអស់គ្នាចូលថ្ងៃនេះខ្ញុំមកស្គាល់អំពីតេស្តមួយដែលមានឈ្មោះថា EDR ដែលពាក្យពេញរបស់វា Android Demo Reaction ដែលតេស្តនេះគឺប្រើសម្រាប់រករោគអ្នកដែលយើងសង្ស័យ suspect ថាគាត់ប្រហែលជាមាន primary infection tuberculosis ហ្នឹងអញ្ចឹងយើងអាចប្រើតេស្តនេះដើម្បីបញ្ជាក់បានអញ្ចឹងជាមុនដំបូងតេស្តនេះ គឺគេប្រើសារធាតុមួយគេឲ្យឈ្មោះថា tuberculin អញ្ចឹងអឺ Tuberculin នេះគឺជាសារជាតិមួយដែលវាចម្រាញ់ចេញមកពីមេរោគ TB គេចាក់វាប្រហែលជា0.1មី0.1មីលីលីត្រឬក៏10អ៊ុនីតេ international ចាក់ទៅលើស្បែកអង្ត្រាដែលមិចរបស់អ្នកជំងឺដែលយើងសង្ស័យហើយជាទូទៅបន្ទាប់ពីយើងចាក់សារជាតិ tuberculin ចូលទៅ វាបង្កើតបានជាប៉ាពីនមួយដូចជាដុំពុកនៅលើ ស្បែកអញ្ចឹងប្រហែលជា5ទៅ6មីលីម៉ែត្រ ហើយបន្ទាប់មកពី1ម៉ោង ទៅ2ម៉ោងវិញវាបាត់ទៅវិញហើយតេស្តនេះគេឲ្យអ្នកជំងឺនៅពេលដែលយើងចាក់ហើយគេឲ្យអ្នកជំងឺត្រឡប់ទៅផ្ទះវិញប្រហែលជា48ដល់72ម៉ោងឲ្យគាត់ត្រឡប់មកវិញដើម្បីបោះ mystery ទៅលើប្រវែងប៉ាពីលដែលលេចនៅលើស្បែករបស់គាត់ចឹងបើនិយាយអំពី resulta សម្រាប់ interpretation តេស្តនេះវិញ អញ្ចឹងចំពោះស៊ុយហ្សេអ៊ីមណូកំពេចង់ស៊ុយហ្សេដែលមានប្រព័ន្ធភាពស៊ាំល្អឬក៏មានជំងឺរ៉ាំរ៉ៃទេអញ្ចឹងបើ EDR យានពោះមីសេរេអាដុំប៉ាពីនលើស្បែកគាត់បើឃើញថាធំជាង10មីលីម៉ែត្រគឺគឺយើងអាចនិយាយថាតេស្ត EDR ហ្នឹង positive អញ្ចឹងម្ល៉េះហ្នឹងប្រហែលជាមានផ្ទុកមេរោគ TB តែបើផ្ទុយទៅវិញបើវាស់ទៅប្រហែលតិចជាង5មីលីម៉ែត្រអញ្ចឹងគេគេអាច និយាយថាតែ EDR ហ្នឹងគឺ negative អញ្ចឹងម្ល៉េះហ្នឹងអត់មានផ្ទុកអឺមេរោគ TB ទេអញ្ចឹងអឺអញ្ចឹងបើចំពោះជួយសេ immunodeprime វិញប្រព័ន្ធភាពស្មគាត់ខ្សោយរសាក់គាត់កើតជំងឺអេឬក៏ជំងឺរ៉ាំរ៉ៃដូចជាអសុសងលេណាឬក៏អសុសងកញ្ញាវិញបើតែ EDR ទៅបោះ measure ទៅឃើញថាធំជាង5មីលីម៉ែត្រអឺគេអាចនិយាយថាអ្នកជំងឺឬក៏ម្លាតហ្នឹងប្រហែលជាមានផ្ទុក TB EDR positive តែបើសិនជា EDR តិចជាង5មីលីម៉ែត្រយើងអាចបញ្ជាក់ថាម្លាស់ហ្នឹងគឺគ្មានផ្ទុក PTB ទេអញ្ចឹងអឺជាទូទៅគេសន្មតថាគេអឺគិតថាអ្នកដែលកើត TB ប្រហែលជា50%ជាអ្នក ដែលមានផ្ទុកមេរោគ AIDS